បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកជួបគ្នាជាមួយនឹងមេរៀនទី9បាទពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើតេស្តសមត្ថកម្ម one sample test អញ្ចឹងមេរៀនទី9ពីទី9នេះត្រូវគ្នាជាមួយនឹងមេរៀនទី6ទី7យើងណាបាទអញ្ចឹងយើងមានតែមេរៀននេះជាមេរៀនចុងក្រោយសម្រាប់ course statistic របស់យើងបាទអញ្ចឹងយើងមកមកស្គាល់ការពិតយើងមកស្គាល់នេះការពិតឲ្យរៀនឲ្យចេះមែនតែនមិនតន់ចេះឲ្យបានពិតប្រកបទេ ឥឡូវមកស្គាល់គ្នាជាមួយនឹងអឺការធ្វើតេស្តតើយើងត្រូវពេលធ្វើតេស្តហ្នឹងតេស្តសមិទ្ធកម្មហ្នឹងយ៉ាងម៉េចណាតែតេស្តសមិទ្ធកម្មហ្នឹងតេស្តអីគេហើយរៀនខ្លះឆ្ងល់ថាមិនទៅស្ថិតិហ្នឹងរៀនទៅយកមកធ្វើអីបានខ្លះបាទនៅតែឆ្ងល់ណាហើយរៀនឯងក៏ពិបាកម៉េះអូខេតាឥឡូវសម្រាប់គោលបំណងនៅក្នុងមេរៀនយើងបាទ នៅក្នុងមេរៀននេះយើងត្រូវយល់ដឹងពីនេះ basic principle of hypothesis testing នឹងការធ្វើតេស្តគោលការណ៍គ្រឹះសម្រាប់ការធ្វើតេស្តសមត្ថកម្មទី2 how សម្រាប់ការធ្វើតេស្តសមត្ថកម្មជាលក្ខណៈមធ្យមជាមួយនឹងសមាមាត្របាទសមាមាត្រហើយ consumption of each hypothesis testing procedure នេះការរៀបចំនិងការធ្វើតេស្តហ្នឹងត្រូវមានវិធីទីយ៉ាងម៉េចហើយវាតម្លៃយ៉ាងដូចម្ដេចហើយចំណុចទី3 ទី4ញ័យ2ការជិះវៀងទៅលើកត្តាមួយចំនួនពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើតេស្តអញ្ចឹងគឺគួរតែជិះវៀងទៅលើចំណុចណាខ្លះបាទហើយចំណុចចុងក្រោយនិយាយពីក្រមសីលធម៌ពាក់ព័ន្ធជាមួយនឹងការធ្វើតេស្តសមត្ថកម្មយីការធ្វើតេស្តសមត្ថកម្មក៏ត្រូវមាន ក្រមសីលធម៌ដែរនិយាយពីបញ្ហាទូទៅ នៅក្នុង បញ្ហានេះនិយាយពីក្រមសីលធម៌ណាជំវិញការធ្វើតេស្តសមត្ថកម្មតែតើយើងមាន ក្រមសិលធម៌ឲ្យខ្លះអញ្ចឹងនៅក្នុងមេរៀននេះវាមាន លក្ខណៈវែងដែរអញ្ចឹងយើងខ្ញុំនឹងបំបែកវីដេអូនេះទៅជា2ចាំមើលតាមជាក់ស្ដែងបាទតាមពេលវេលាអាច2ឬក៏3បាទអូខេអញ្ចឹងយើងត្រូវយល់ថាអ្វីទៅហៅថា សមិទ្ធកម្មនេះណា What is a hypothesis ណាចឹងសមិទ្ធកម្មគឺជាអ្វីនេះសមិទ្ធកម្មគឺជាការលើកឡើង ការអះអាង ពីឃ្លាអ្វីមួយណា ដើម្បីវាស់វែងទៅលើ បរម័យរបស់សំណុំសកលអញ្ចឹងនៅក្នុងនេះនេះនៅក្នុងនេះគឺវាបង្ហាញអំពីបរម័យរបស់ population ណាបរម័យហ្នឹងស្អីគេគឺជាលក្ខណៈនៃការវាស់វែងយើងវាយវាយតម្លៃទៅលើ លក្ខណៈទូទៅចេះនិយាយពី population គឺជា សំណុំទូទៅសំណុំសកលណា population មានមធ្យមរបស់ population ណានៅក្នុងហ្នឹងឧទាហរណ៍គេថាមធ្យម monthly នេះ mean monthly cell phone bill in the city នៅក្នុងការមធ្យមជា ប្រចាំឆ្នាំប្រាក់ចំណាយ ទៅលើការទូរស័ព្ទណានៅក្នុងក្រុងនេះ គឺចំណាយអស់ជាមធ្យមគឺ40 42ដុល្លារជាសមាមាត្រគឺ0.6 8អានេះឧទាហរណ៍ the proportion of adult in this city will cell phone with cell phone នេះ adult ជាទូទៅវ័យអានេះគេលក្ខណៈ ការវាស់វែងទៅលើប្រភេទនៃ hypothesis ជាលក្ខណៈជាមធ្យមជាមួយនឹងសមាមាត្រណា proportion ជា proportion ជាវិភាគនិយាយចេះជាវិភាគអាចជាចំនួនជាមធ្យមអញ្ចឹងការវាស់វែងទៅលើបរិមាណលក្ខណៈទាំងអស់នេះគឺជា parameter របស់ population យើងជាទូទៅនៅពេលដែលយើងធ្វើការសិក្សាស្រាវជ្រាវឬក៏វិភាគឬក៏ធ្វើការ survey គឺយើងទៅ survey ចំនួន សំណុំនៃ sample ជាប៉ាន់គំរូ ជាសំណាក់ ដល់ពេលដែលយើង ទៅវាតម្លៃអឺការសិក្សាស្រាវជ្រាវនេះគឺយើងអាចទាញទាញ conclusion ឬក៏អាចវាស់វែងទៅលើ parameter របស់ population ព្រោះយើងมันអាចទៅសម្ភាស population ទាំងអស់ទេណាมันអាចទៅសម្ភាសគ្រប់គ្រប់ sample គ្រប់ population នៅក្នុងករណីដែលយើងសិក្សាទេយើងត្រូវតែសម្ភាសទៅលើ sample ហើយវាយតម្លៃហើយទាញសេចក្តីសន្និដ្ឋានរហូតដល់ population អញ្ចឹងហើយបានគេចាំបាច់ពេលខ្លះត្រូវតែធ្វើ test និយាយទៅមិនមែនថាពេលខ្លះត្រូវតែធ្វើតេស្តដើម្បីទៀងទាត់ប៉ុន្តែក៏វាមានករណីផ្សេងផ្សេងទៅតាមមេតូតនៃការសិក្សាស្រាវជ្រាវដែរបាទដែលយើងយើងអត់ត្រូវធ្វើ សមត្ថកម្មមិនបាច់ចាំធ្វើតេស្តសមត្ថកម្មគឺមាន លក្ខណៈនៃការអះអាងឯផ្សេងអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងនោះនៅពេលដែលយើង ចាប់ផ្ដើមស្វែងយល់ពីសមត្ថកម្មអាចសមត្ថកម្មហ្នឹងគឺអ្វីដែលគេប្រាប់អ្វីដែលគេឮដូចថា ពេលខ្លះ យើងអាចនិយាយថា នៅក្នុង និស្សិតរៀនជំនាញគ្រប់គ្រងពាណិជ្ជកម្ម50%ជា gay 50%ជាជាអឺស្បៀនយ៉ាងតែ lesbian យ៉ាងទៅអាចអានេះជាគាត់ជាការលើកឡើងរបស់គេទេហើយបើសិនជាស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវរបស់យើងវាមានសារៈសំខាន់យើងអាចធ្វើបានយើងអាច survey បានវាមិនអាចលក្ខណៈ survey នឹងអានេះគឺជាលក្ខណៈដែលគេលើកឡើងនិយាយពី សមិទ្ធកម្មអញ្ចឹងពាក្យសមិទ្ធកម្មហ្នឹងគឺជា statement ឬក៏ជាការដែលយើងត្រូវតែស្វែងរកអាហ្នឹងដើម្បីអះអាងដើម្បីវាស់វែងវាបាទអញ្ចឹង state the claim or assertion to be tested នេះគេឲ្យយើងលើកហេតុផលឬកត្តាអីផ្សេងផ្សេងដើម្បីធ្វើការសាកល្បង test សាកល្បងឧទាហរណ៍ the average នេះ diameter of manufacturer bowl in 30 vinity នេះ ជាទូទៅនៅក្នុងការដែលយើងវិភាគនៃការចំនៅក្នុងរោងចក្រផលិតគ្រឿងដែកអីចឹងទៅថាខ្ចៅខ្យងដែលយើងអាចយកមកធ្វើបាន គេចំណាយពេលជាមធ្យមគឺ30វិនាទីនេះ30អឹងចឹងគឺជាចំនួន ដែលគេអឺកំណត់ជាចំនួនដែលគេសន្មត់ថាវាជាលក្ខណៈបែបហ្នឹងចឹងយើងត្រូវធ្វើតេស្ត is always about population parameter អ្វីដែលគេ លើកឡើងនោះវាសុទ្ធតែជាប៉ារ៉ាម៉ែត្ររបស់ population មិនមែនជាស្ថិតិរបស់ sample ទេអញ្ចឹងយើងទៅធ្វើការធ្វើ test ទៅលើ sample ដើម្បីវិតម្លៃមើលថាទទួលយកបានឬក៏មិនមែនមិនមិនទទួលយកបានអាហ្នឹងក្នុងករណីហ្នឹងណាมันអាចទទួលយកឬក៏ទទួលយកនៅក្នុងហ្នឹងអញ្ចឹងការដែលគេសរសេរគឺគេលើកឡើងគឺគេនិយាយពី50ដែលយើងឲ្យ50ស្មើ1ស្មើជាមួយនឹង 30មិនមែនជា x bar ទេ x bar គឺជា sample statistic ហើយមួយគឺជាមួយមធ្យមរបស់ population បាទគ្នាយើងកន្លងមកដែលមិនទាន់ច្បាស់រឿងមួយរឿង x bar ហ្នឹងត្រូវតែប្រយ័ត្នណាព្រោះផ្សេងគ្នាពីរហ្នឹងមួយរបស់ population មួយរបស់ sam sample បាទ null the null hypothesis នេះ begin with the assumption that the null hypothesis is true នេះគណៈករណីដែលគេលើកឡើង ណាករណីដែលលើកឡើងគេថា state ទៅជា null គេហៅថាជា absolutely true ឬក៏ជាជាលក្ខណៈនៃទិន្នន័យដើមដែលយើងត្រូវប្រើហើយតាំងវាទៅជា hash hash 0ហើយក្រៅពីនោះផ្ទុយពី hash 0គឺជា hash អងនេះ similarly to notion of innoction until proven guilty នេះ refer to the state status or history value now always contain a sign ស្មើណា ខណៈពេល may or may not be rejected អាចត្រូវបានគេទទួលយកឬក៏ត្រូវបានគេបដិសេធចឹងណាល់ឧទាហរណ៍ដូចដែលគ្រូបាននិយាយទៅលើករណីដែលដែល ថានិស្សិត IBM ណានិស្សិត IBM 50%ជា gay ឧទាហរណ៍ចឹងអាហ្នឹងគឺជាឃ្លាមួយដែលគេត្រូវ state ឡើង នៅក្នុង null hypothesis 50%ណាឬក៏គេប្រើពាក្យថាទៀបជាង50% នឹងទាបជាង50%អញ្ចឹងយើងយកទិន្នន័យនៃសាកអស័ក50%ហ្នឹងស្មើ50%ហ្នឹងយកមកធ្វើតេស្តណា may not អហើយបន្ទាប់ពីយើងធ្វើធ្វើការសិក្សាស្រាវជ្រាវហើយ យើងអាច accept ឬក៏ reject បានណាណានៅក្នុង clear នេះពាក់ព័ន្ធជាមួយនឹង null hypothesis បាទចំណុចមួយទៀត hazero គេហៅថា alternative hypothesis ជំរើសដតីទៀត ណាជំរើសដតីទៀតបើសិនជានេះ is the opposite of null hypothesis គឺជាចំណុចផ្ទុយពី null hypothesis បើសិនជាគេថា50ទៀបជាង50%គឺជា gay គឺជា gay អញ្ចឹងយើងអឺគឺថាផ្ទុយចំនួន ផ្ទុយដែលពីផ្ទុយពី50%គឺជាចំនួន ដែលជាហាស់អងណាឬក៏ alternative hypothesis ដែលយើងតាំងដោយហាស់អងនឹងឯងនេះ average diameter of manufacturer ball is not equal to 30 mm អញ្ចឹងបើសិនជាវាចេញផ្ទុយណាវាផ្ទុយពីអាមួយស្មើអាមួយផ្ទុយពី30អញ្ចឹងវាអាចក្រោម30វានិយាយទៅខុសពី30ឲ្យតែ30ចូលនៅក្នុងបរិបត្តិគឺលេខ31គឺ null hypothesis គឺហាស0តែដល់ពេលខុសពីខុសពី30គឺចូលទៅក្នុងហាសអងទាំងអស់បាទ challenge to status quo alternative never contain a sign នេះចំណុចដែលអឺសកសមិត្តកម្មហាសអងហ្នឹងគឺមិនដែល ស្មើទេ may or may not be proven អាចត្រូវបានគេ លើកឡើងដើម្បីបញ្ជាក់ឬក៏អាចគេហៅមើលអំណាចអំណាងមកបញ្ជាក់បានឬក៏អាចនិយាយទៅគេមិនសូវជាយកចិត្តទុកដាក់ណាឲ្យតែឃើញថាអឺករណីដែលខាងលើ reject ឬក៏ manage អាខាងក្រោមទៀតគឺផ្ទុយហ្នឹងណា in generally the hypothesis that is researcher is trying to prove ចឹងដើម្បីជាទូទៅខណៈពេលដែលយើងធ្វើគឺតែតែ state 50 0និង50អងក្នុងការធ្វើតេស្តសមត្ថកម្មអញ្ចឹងយើងតែស្គាល់តែមិនទៅ50 0មិនទៅ50អងអញ្ចឹង50 0គឺផ្ទុយពី50អងហើយ50 0គឺផ្អែកទៅតាម statement ដែលគេលើកឡើងហើយ alternative គឺផ្អែកទៅលើចម្រាស់នៃ null hypothesis អញ្ចឹងបញ្ជាក់បន្តម្ដងទៀតអញ្ចឹងណាបាទអូខេ hypothesis testing process ដំណើរការនៃការធ្វើតេស្តសមត្ថកម្ម statement ដែលគេលើកឡើងសមត្ថកម្មមួយបានលើកឡើងថា population មាន age in 50នេះមធ្យមអាយុនៃសំណុំសកលមួយត្រូវបានបង្ហាញថាវា មានចំនួន50អញ្ចឹង50យើងត្រូវតាំង50ស្មើនឹង1 1ស្មើនឹង50ហើយនឹង5អង1ដែល1ខុសពី50អញ្ចឹងបើគេរកទៅឃើញ50អូខេយើង accept ទៅលើ50តែបើសិនជា ខុសពី50ក្រោម50លើ50គឺជាចំណុចដែរចូលទៅក្នុង50អងហ្នឹងណាចូលទៅក្នុង50អងគឺអឺយើងអាចច្រានចោល50សរុបបាន sample population find a sample mean នេះ population ហើយនេះ sample ក្នុងចំណោមចំនួនមនុស្សទាំងអស់នេះណាយើងមិនទៅធ្វើការសម្ភាសទាំងអស់ទេអានេះក្នុងករណីយើងគូឧទាហរណ៍ណាតែតែប៉ុណ្ណឹងអ្នកធ្វើទាំងអស់ទៅពី 4 6 8 10 12 14 16តែ6 10អ្នកប៉ុណ្ណឹងធ្វើអស់ទៅអានេះគេចង់បញ្ជាក់ថាលក្ខណៈនៃ population និង sample មានន័យថាករណីនៃការសិក្សាទាំងអស់នេះវាកើតឡើងបាទកើតឡើងហើយដល់ពេលយើងទៅសម្ភាសគឺយើងទៅសម្ភាសប៉ុណ្ណឹងហើយសម្ភាស5នាក់តាមសម្ភាសយើងទៅបាទគឺចំនួនស្អី sample បាទ ដំណើរការនៃការធ្វើតេស្តអញ្ចឹងយើងតាមមួយមួយណាតាម slide Suppose the sample mean age was h bar ស្មើប៉ុណ្ណេះ This is significantly lower than the claim mean the population age of 50 yeah គេឧបមាថាមធ្យមអាយុនៃ sample ដែលគេយកទៅគេធ្វើការស្រាវជ្រាវទៅសួរនាំទៅករណីទៅឃើញថា h bar ស្មើនឹង20 វាទៀបជាង វាប្រកាសណាស់ពិតជាទៀបជាងជាមួយនឹងមធ្យមរបស់ population ដែលគេឲ្យនិយាយថាដែលគេលើកឡើងថាវាមាន50 If the null hypothesis were true the probability of getting such a different sample mean would be very small so you reject the null hypothesis នេះបើសិនជា null hypothesis គឺជាសមត្ថកម្មបើបើសិនជាសមត្ថកម្មដើម null hypothesis ណាសមត្ថកម្មដើមវាជា រឿងពិតប្រាកដវាជារឿងត្រឹមត្រូវ probab នោះគឺយើងទទួលបានភាពខុសគ្នារវាងមធ្យមនៃ sample ដែលមានចំនួនតិចជាងដូច្នេះយើងត្រូវ reject null ចោល null ដែលគេលើកឡើងថា population គឺ50ប៉ុន្តែយើងទៅរកឃើញតែ មានតែ20ទេ in other word ទុយទៅវិញណាឬក៏យើងនិយាយមួយយ៉ាងទៀតថាមធ្យមរបស់ sample វាមិនដូចជាមួយនឹងមធ្យមរបស់ population ដែលគេបានលើកឡើងនោះទេដែលវាមានចំនួន50 You conclude that population mean must not be 50ចឹងយើងអាចសន្និដ្ឋានបាន ថាមធ្យមរបស់ population វាមិនស្មើនឹង50ទេណាមធ្យមនៃ population ស្មើមិនស្មើនឹង50ទេដោយសារអីវាទៀបជាង យើងទៅពភាកយើងទៅវិភាកយើងទៅ survey មើលទៅឃើញថាអញ្ចឹងយើង reject ចោលតែគេលើកឡើងថា50 នេះដំណើរការបន្តយើងត្រូវមើលនេះ sample distribution of x bar គឺមានអីនេះ x bar ហើយមួយ ដែលគេរកគេប្រាប់50អសិន50 is true when in fact this were the population mean ខណៈពេលដែល population យើងរកគឺឃើញប៉ុណ្ណឹង if it is likely នេះ unlikely that you would get sample mean of this value តែបើយើងទៅរករកឃើញប៉ុណ្ណេះណា then you reject the null hypothesis that 1ស្មើនឹង50ខណៈពេលដែលយើងទៅរកទៅឃើញតែ20ទេអញ្ចឹងយើងបដិសេធចោលរាល់ clear ដែលគេលើកឡើង ថាមធ្យមរបស់ population ស្មើនឹង50យើង reject ចោលណាអញ្ចឹងការធ្វើតេស្តវាមានតម្រងហើយក៏រមិននឹងយើងធ្វើតេស្តបានតើយើងសន្មតថាតន័យវាជាលក្ខប្រភេទនៃតន័យនៃ បំណែងចៃណោ normal ដែលមានរូបជាកណ្ដឹងនេះឯងបាទ អូខេអញ្ចឹងយើងចូលដល់លក្ខណៈនៃការធ្វើវិភាគតែម្ដងនឹងការធ្វើតេស្តសមិទ្ធកម្មសម្រាប់មធ្យមការធ្វើតេស្តសមិទ្ធកម្មទៅលើមធ្យមមាន2តេស្តមួយហ្នឹងមាន2មាន known z ហ្នឹងអឺតេតា known នេះតេតាយើងដឹង ហើយតេស្តតាម t តេស្តតាម z អញ្ចឹងមាន t តេស្តនិង z តេស្តណា t តេស្តនិង z តេស្តអូខេនេះ test តាម z test នេះ convert sample statistic x bar ទៅជា z statistic ចឹងនៅក្នុងហ្នឹង z statistic ស្មើជាមួយនឹង x bar ដក1ចែកលើ theta ឬទី2នៃ n នេះករណីដែលយើងធ្វើ test ទៅលើ z ធី test មិនទាន់បង្ហាញទេចឹងយើងមើលលក្ខណៈតាមឆ្លើយនីមួយៗបាទចឹងរូបមន្តនៃការធ្វើ test សមត្ថកម្មតាម z test យើងមើលហ្នឹងណារូបមន្តរបស់វាចឹង test សមត្ថកម្មតម្រាប់សម្រាប់ មធ្យម mean ដែលស្គាល់ standard deviation អញ្ចឹងយើងស្ទុយើងតេស្តតាមនេះណាបាទ critical value for proper testing for two tail test for mean data known នេះសម្រាប់ការធ្វើតេស្តយើងស្គាល់មធ្យមនៃយើងស្គាល់ data គេ convert sample x bar ទៅជា z test z statistic ហ្នឹងឯង បន្ទាប់មកទៀតដើម្បីធ្វើវានេះត្រូវកំណត់ critical value z value for specific level as significant នេះយើងត្រូវកំណត់ critical value នៃ z ដែលនៅក្នុង ការធ្វើតេស្តហ្នឹងនៅ alpha ស្មើនឹងប្រមាណតាមរយៈ table ឬក៏តាមរយៈ computer យើងអាចមើលតាមតារាងបាន តាមរយៈទៅហ្នឹងអូខេហើយចុងក្រោយគឺ decision rule ការវិធាននៃការធ្វើសេចក្តីសម្រេចចិត្ត វិធាននៃការធ្វើសេចក្តីសម្រេចចិត្តហ្នឹងយើងមើលថាតើ if the test statistic fall in the rejection area uh reject has zero otherwise do not reject has zero នេះខណៈពេលយើងអាចបើសិនជាស្ថិលទ្ធផលស្ថិតិហ្នឹងស្ថិតិហ្នឹងវាស្ថិតនៅ ក្នុងតំបន់បដិសេធនោះយើងត្រូវតែបដិសេធទៅលើ50ចោលហើយផ្ទុយទៅវិញគឺយើង ទទួលណាករណីដែលយើងមើលទៅឃើញផ្ទុយបើសិនជាវាធ្លាក់នៅស្ថិតនៅក្នុងអឺតំបន់បដិសេធតំបន់ reject ណាតំបន់ reject នៅពេលដែលតំបន់ reject គឺយើង reject 50%ចោលបាទហើយផ្ទុយមកវិញបើសិនជាស្ថិតនៅក្នុងតំបន់ដែលយើងទទួលយើងត្រូវតែទទួលយកទៅនឹង do not reject ណា do not reject 50%បាទនេះចឹងការធ្វើតេស្តវាមានតេស្តកតុយ1តេស្តកតុយ2នេះ two tail test ហើយជាមួយនឹងអឺតេសកតុយ1យ៉ាងម៉េចតេសកតុយ2យ៉ាងម៉េចណាតេសកតុយ1មានន័យថាជាងតេសតែមួយខាងដល់ពេលតេសកតុយ2យើងតេសទាំងសងខាងមានខាងនេះមួយខាងខាងនេះមួយខាងអាហ្នឹងគេហៅកតុយ1កតុយ2នេះ there are two cut off value critical defining the region of rejection អញ្ចឹងខណៈពេលនេះគឺមាន two ផ្នែកផ្នែក2ផ្នែកតំបន់នេះគឺជា តំបន់ reject ឲ្យទៅស្ថិតនៅក្នុងតំបន់នេះ ស្ថិតនៅក្នុងតំបន់នេះគឺ reject hash 0អាកដាលនេះគឺទទួលយក hash hash 0នេះគេនិយាយពីលក្ខណៈនៃការដែលគេតែចង់ថាគេធ្វើតេស្តទៅតាគួរបដិសេធឬក៏ទទួលយកឬក៏មិនបដិសេធ reject ឬក៏ do not reject hash 0អញ្ចឹងដល់ពេលដែលយើងរកទៅឃើញលទ្ធផលស្ថិតនៅក្នុងតំបន់ do not reject ចឹងយើងមិនមិន reject ទេ យើងត្រូវតែ do not reject តែបើរកទៅឃើញនៅក្នុងចន្លោះនេះគឺយើង reject ណាព្រោះតំបន់ reject lower critical value upper critical value តម្លៃដែលយើងតម្លៃ Z និយាយទៅតម្លៃ Z គេហៅថា critical value អូខេនឹងក្នុងការ ធ្វើតេស្តណាការធ្វើតេស្តវាមាន6ជំហាននៅ ក្នុងការធ្វើតេស្តសមត្ថកម្មចំណុចទី1នៅពេលដែលយើងលើកឡើងគឺទៅគេហៅ state null hypothesis និង alternative រឿងរឿងសំខាន់ទី1គឺត្រូវតែធ្វើតេស្តយើងត្រូវចេះលើកសំណើលើកសមត្ថកម្មហើយសមត្ថកម្មដែលគេលើកឡើងមកយើងត្រូវកែសម្រួលធ្វើម៉េចឲ្យចូលទៅលើ50 50ហើយបន្ទាប់មកយើងបង្កើតឲ្យមាន50អងបាទ choose the level of significance តើតើគេធ្វើតេស្តនៅក្នុងកម្រិតណា alpha ស្មើប្រមាណដែលយើងរៀនមកចន្លោះជឿជាក់អីផ្សេងផ្សេងណាមាន alpha ស្មើ5%មាន alpha ស្មើ10%ណាអាហ្នឹងអាស្រ័យលើការធ្វើតេស្តមាន alpha ស្មើ1%ហ្នឹង3ចំណុចដែលគេតែងតែហើយគួបផ្សំជាមួយនឹង sample size ដែលគេត្រូវប្រើបាទគេធ្វើតេស្ត level នៃចន្លោះនៃការធ្វើតេស្តហ្នឹងគឺស្ថិតនៅក្នុងចន្លោះណា alpha ស្មើប្រមាណទំហំ sample ប្រមាណទី3ត្រូវកំណត់ ស្ថិតិនៃការធ្វើតេស្តហើយនឹងបំណែកចែករបស់វា ហើយទី4នេះរកតម្លៃសិតណាដែលផ្ដាល់ដោយដែលផ្ដាល់ឲ្យយើងសម្រាប់ reject ឬក៏ non reject នេះអូខេទី5ប្រមូល data ហើយយកមកកណនាហើយទី6ចាប់ដើមធ្វើសេចក្តីសម្រេចចិត្តថាតើ decision and state the managerial conclusion នេះ ទៅសិស្សធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ថា test វាស្ថិតនៅក្នុងតំបន់ reject area ឬក៏មិនស្ថិតនៅក្នុងតំបន់ reject area do not reject the null hypothesis បើ50បើសិនជា test statistic fall into a reject area នេះគេដាក់នេះ if the test fall into the null reject area do not reject បើសិនជាវា fall into the reject area ណា reject null hypothesis express the managerial conclusion in the context of the problem គណៈពេលដែលយើងធ្វើហើយយើង reject ឬក៏មិន reject នៅក្នុង step ទី6នេះបដិសេធចោលឬក៏មិនបដិសេធចោលដោយដែលគ្រូបាននិយាយចឹងយើងបន្តពីយើងកែនេះហើយចុងក្រោយ យើងទៅធ្វើយើងទៅទៅវេទៅអីរួចរាល់អស់ចុងក្រោយយើងសន្និដ្ឋានថាតើគួរបដិសេធ clear ដែលគេលើកឡើងទេថា IBM សិតតែគេគេ50% គេអញ្ចឹងយើងតែរកមើលមើលឃើញស្ថិតនៅក្នុងតំបន់ដែលគេ reject ឬក៏មិន reject ណាហ្នឹងចុងក្រោយយើងសម្រេចចិត្តថាដែលផ្អែកទៅលើស្ថិតិដែលយើងរកឃើញបាទអូខេចាស់ចូលដល់របៀបធ្វើរបៀបធ្វើទាំងអស់គ្នាណានេះ hypothesis testing example test claim ដែលការធ្វើ test បានបង្ហាញថា true mean parameter ទៅលើ measurer ទៅលើ manufacturer ហ្នឹង ball in 30វិនាទី30នាទី assumption data ស្មើប៉ុណ្ណេះ assume អ្នកសន្សន្មតថាតេតាស្មើ0.8ហើយនឹងជាមធ្យមគឺ30អញ្ចឹង state null hypothesis អញ្ចឹងឯងអញ្ចឹង50ស្មើ1ស្មើនឹង30ហើយនឹង50អង1ខុសពី30 there is two tail test ណាគេថាបញ្ជាក់ថាវាមាន test កន្ទុយ2 sample size ណា specific specify the desired level អស់នេះគេថាយកទៅប៉ុណ្ណា គេធ្វើតេស្តណា support គេតេស្ត alpha ស្មើនឹង0.05 number of sample គឺ100 attribution for this test តើបានគេធ្វើ n 100ហើយ alpha ស្មើនឹង0.05មានន័យថា alpha ស្មើ5%អូខេចំណុចទី3 determine the appropriate technique អញ្ចឹងរឿងដែលធ្វើនេះ data is assume known អឺ so the z is a z test បើ known is a z test បើ unknown t test ណា determine the critical value alpha ស្មើ0.05 z ស្មើជាមួយនឹងបូកដល់10 190 196ខណៈពេលដែល alpha ស្មើប៉ុណ្ណឹង z ស្មើប៉ុណ្ណេះអូខេ collect data យកមកកណនាណា support sample ស្មើប៉ុណ្ណេះ ចាំមិនយកគណនាទៅលើរូបមន្តនៃ standard deviation ហើយ Z Z statistic ដែលគេរកគឺស្មើជាមួយនឹងតាមរយៈ n មាន n មាន x បាមានតេតានិង n នេះបាទរើមកគណនាឃើញដក2.0នេះតេតាស្មើ0.8 x បាស្មើប៉ុណ្ណេះជំនួសចូលក្នុងរូបមន្តនេះណាជំនួសចូលក្នុងរូបមន្តនេះទៅយើងគណនាទៅឃើញដក2.1 2.0បាទ2.0 អូខេបានលទ្ធផល នេះហើយយើងចាប់ផ្ដើមធ្វើដល់ជំហានទី5 6បាទជំហានទី6អូខេដល់ជំហានទី6 is the test statistic is in the reject rejection region គេសួរថាតើចម្លើយរបស់វាហ្នឹងស្ថិតនៅក្នុងតំបន់បដិសេធឬក៏យ៉ាងណាបាទចម្លើយបាសិតអូខេ has zero reject 50 if នេះ statistic តូចជាងដក1.16ឬក៏ z ធំជាង1.10 16 advice do not reject 50ផ្ទុយពីនេះគឺយើងបដិសេធចោលមានន័យថាបន្ទាប់ពីយើងធ្វើការកំណត់វិធានកំណត់អីហើយ គឺយើងដឹងថាចំណុចណាដែលគួរតែ reject អញ្ចឹងចំណុចខាងនេះគឺជា rejection area កាលនេះ rejection area ណែឯងរកទៅឃើញចម្លើយវាស្ថិតនៅក្នុងណាស្ថិតនៅក្នុងតំបន់ reject យើង reject ស្ថិតនៅក្នុងតំបន់ reject យើង reject បើសិនជាស្ថិតនៅក្នុងតំបន់នេះយើង do not reject អញ្ចឹងចម្លើយ z ដែលយើងទៅរកឃើញឃើញដក2.0បាទចម្លើយដែលយើងកណនាឃើញដក2.0មានន័យថាម៉េចដក2.0នៅក្នុងតំបន់ណានៅក្នុងតំបន់នេះនេះដក2.0ទៀបជាងដក2.0 1.96បាទអញ្ចឹងនេះគេថានេះនេះគឺជាលទ្ធផលស្ថិតិដែលដក2.0តូចជាងដក2.0ដក1.96 so the test statistic is in the rejection area នេះណាធ្វើថានៅក្នុងតំបន់នៃការធ្វើបកការធ្វើអឺការសម្រេចចិត្តដោយយើងបដិសេធចោលនៅ state null តែគេលើកឡើងបាទ continue ចំណុចទី6 Okay read the decision and interpret the result ចាប់ផ្ដើមបកស្រាយបន្តតែនៅខណៈពេលដែលយើងរកសិតឃើញតម្លៃស្មើជាមួយនឹងដក2តូចជាងដក1 reject the null hypothesis and conclude ហើយសន្និដ្ឋានថាមាននេះ there is significant evidence វាមានហេតុផលគ្រប់គ្រាន់ដែលយើងអាចបដិសេធថា ដែលយើងអាចបដិសេធចោលទៅលើមធ្យមនៃការកនៃនៃនៃនៃរូប នៃរោងចក្រដែលគាត់ផលិតទៅលើនេះចំហុយខ្ចៅចំហុយអីនេះវាស្មើជាមួយនឹង30 state ដែលគេលើកឡើងថាវាស្មើនឹង30ហ្នឹងយើងត្រូវបដិសេធចោលណាបដិសេធចោលចំណុចហ្នឹងអូខេអញ្ចឹងចប់ដំណើរការនៃការធ្វើតេស្តតាំងពីដើមរហូតដល់ចប់គឺចប់ហើយមាន6ចំណុចនេះឯងបាទអូខេចំណុចបន្ទាប់យើងត្រូវស្វែងយល់ពីលក្ខណៈនៃ p value មិនទៅ p value ណា P value យើងស្គាល់លក្ខណៈធ្វើតេស្តបន្តទៀតក្នុងការបំពេញបន្ថែម ទៅលើការធ្វើតេស្តហ្នឹងបាទអញ្ចឹងការធ្វើតេស្តជំហាន ទី1ទី2ទី3អីកន្លងមកគឺយើង6ជំហានហ្នឹងយើងបានធ្វើហើយយើងស្គាល់ state ស្គាល់អីណាណាស្គាល់ null hypothesis តអីយើងចេះ state null hypothesis alternative hypothesis ហើយបន្ទាប់មកចាប់ផ្ដើមចូលជំហាន ទី1ទី2ទី3ហ្នឹងបាទជំហានទី1ទី2ទី3អូខេហើយ បន្តមកយើងនិយាយពី p value គូមើលសិនកុំឲ្យពេលលឿវែងពេកបាទ20នាទីបាទប៉ុណ្្នឹងសិនបាទចំណុចបន្ទាប់គឺយើងត្រូវស្វែងយល់ពីតម្លៃ value p ណាតម្លៃ p approach p value approach to testing នេះការទៅ test ហើយការធ្វើ test ដោយពឹងផ្អែកទៅលើ p value ណា p value គឺអី prob probability នេះចំនួននៃ probab ឬក៏ភាគរយអាហ្នឹងបើនិយាយពី probab គឺចំនួនភាគរយ ដែលកើតឡើងនៅគណៈពេលដែលយើងធ្វើ test equal to or more extreme than the observed sample value given in uh, value given hasro is true នៃគណៈពេលដែលយើងឲ្យតម្លៃទៅលើ hasro ថាតើវាស្មើឬក៏វាលើស ជាងទៅលើតម្លៃ50ដែលយើងធ្វើការវិភាគអូខេចឹងនេះ p value is also called the observed level of significance នេះ p value ត្រូវបានគេឲ្យឈ្មោះថាឬក៏គេបាន គេហៅថា ជា កម្រិតនៃការកម្រិតនៃអឺ significant អានឹងពិបាកដែរនេះជឿជាក់ភាពជាក់លាក់ណាភាពជាក់លាក់ឬក៏ significant level of significant គឺ p value នេះឯង ចឹង hash 0 can be reject if the p value is less than alpha ចឹងយើងយើងមើលពេលមួយទៀតយើងអាចប្រើយើងមើលយើងមើល p value ខណៈពេលដែលយើង ធ្វើតេស្តបាទកន្លងមកគឺយើងអាចតេស្តពេលពេលដែលយើងរៀនមែនតើការធ្វើតេស្តរនេះហ្នឹងគឺយើងធ្វើតាម Excel ឬក៏តាម tool SPS ឬក៏អីផ្សេងៗដើម្បីវិភាគទៅលើ statistic ហ្នឹងបាទ ចឹងនៅពេលដែលយើងបញ្ចូលតិន័យហើយយើងវិភាគបានហើយយើងឃើញចម្លើយគាត់ថាចុចតាមមួយ view ទៅចុចមួយជ្រុចចុចមួយ click ពីរ3 click វាចេញមកចម្លើយទាំងអស់ប៉ុន្តែសំខាន់គឺការបកស្រាយចឹងគេយកមកបកស្រាយយ៉ាងម៉េចចឹងខណៈពេលដែលយើងរៀនរៀនយើងចេះតែចេះទាំងអស់ចេះទាំងដោយដៃចេះទាំងដោយកុំព្យូទ័របាទចឹងនៅក្នុងនេះ p value យើងត្រូវបានកណនាហើយយើងលទ្ធផលរបស់វា យើងយកមកធ្វើយ៉ាងម៉េចខ្លះបាទចឹងនៅខណៈពេលដែលវា 50ត្រូវបាន reject នៅក្នុងពេលដែល p value វាទាបជាង alpha អញ្ចឹង alpha ស្មើ5%បើសិនជាឃើញ p value ទាបជាង alpha យើង reject ចោលទៅលើ50ណា reject 50ចោលអូខេចាស់មើលទាំងអស់គ្នា compare p value with alpha យើងត្រូវប្រៀបធៀប p value ជាមួយនឹង alpha បើសិនជា p value តូចជាង alpha យើង reject 50ចោល បើសិនជា P value តូចធំ ជាងឬស្មើ alpha do not reject hash rule អាហ្នឹងពេលក្បួនដែលយើងចង់ធ្វើតេស្តសមិទ្ធកម្មដោយសម្លឹងទៅលើ P value ណា Remember ត្រូវចងចាំថា if the P value is lower is low than hash rule must go ចាំថា P value បើសិនជាវាទាបណាបើសិនជាទាបវា hash rule ត្រូវត្រូវតែទៅ ត្រូវតែទៅហ្នឹងមានន័យថាយើង reject ចោលបាទអូខេចឹងក្បួននៅក្នុងការធ្វើ test អឺ5 step p value approach to hypothesis testing នេះ state null hypothesis has zero and alternative ដូចគ្នាទី2គឺ choose the level of significant alpha និង sample size ដែលយើងមក determine the appropriate test statistic sample distribution collect data compute the p value are testing and p value នេះកណនីទៅលើ p value ហ្នឹងដើម្បីធ្វើ test ដើម្បីទៀងទាត់វាតម្លៃបាទចុងក្រោយធ្វើសេចក្តីសម្រេចចិត្តអញ្ចឹងសរុបទៅវាអាចថាចូល5ចូល6ដូចគ្នានេះ5អាមុខមិញថា6បើមិនជាងគ្នាទេ បាទ5 6គឺចុងក្រោយគឺធ្វើសេចក្តីសម្រេចចិត្តដូចគ្នាណាអញ្ចឹងខាងមុខមិញសិតតេសធ្វើសិតតេសធីតេសហើយពោះសិតតេសយើង known data ឬក៏យើងស្គាល់ទៅលើ data យើងដឹងច្បាស់ណាទំហំសិតធំ sample កាន់តែធំ យើងកណនីទៅយើងដឹងដឹងអូខេមួយទៀតការធ្វើតេស្តទៅលើ សមត្ថកម្មសម្រាប់សិតសម្រាប់ T ណាអឺវាមាន ទំហំ sample ដែលគេវាស់វែងបាទអូខេឥឡូវតោះបន្តឧទាហរណ៍តដែលទៅលើឧទាហរណ៍ខាងដើមបាទ state null hypothesis testing ហើយ50ស្មើ មួយស្មើនឹង030អានេះ copy 30 two tail ដូចគ្នាហើយ alpha ស្មើប៉ុណ្ណេះ n ស្មើ100ការធ្វើ test ទៅលើ z determine ទៅលើ appropriate technique z t test បាទហើយ support the sample result r x បាស្មើប៉ុណ្ណេះជាងកែនេះឃើញដូចគ្នាណាបាទឃើញដូចគ្នាទី4 calculate the p value រឿងដែលយើងសំខាន់នៅក្នុងចំណុចទី4នេះយើងចេះកណនាទៅលើ probab p value អញ្ចឹង p value វាស្មើជាមួយនឹងចំនួននៃ z ទាំង probab ទាំងពីរយកមកបូកបញ្ចូលគ្នាឃើញចំនួន p value ហើយបាទនេះ how likely is not to get z ស្មើដល់2 or something further from mean 0 in either direction of 0 is true យើងមិនដឹងថាវាយ៉ាងម៉េចទេប៉ុន្តែតាមលទ្ធផលវានឹងបង្ហាញតាមរយៈនេះ អញ្ចឹងនៅក្នុងនេះគេសួរមិនដឹងថាសិតស្មើប៉ុណ្ណេះវាអាចទាញសេចក្តីសន្និដ្ឋានអីមិនបានពីមជ្ឈមអីចឹងទៅអញ្ចឹងហើយដែលសំខាន់គឺយើងគូក្រាបនៅក្នុងចលននេះនៅក្នុងជំហានហ្នឹងគឺយើងត្រូវចេះគូក្រាបដើម្បីកណនាទៅលើ p value តំបន់នេះគឺតំបន់ reject តំបន់នេះគឺតំបន់ accept បាទគ្រាន់តែយើងគូពណ៌ហើយ z ដក2 z 2អញ្ចឹង z 2 z ដក2ហ្នឹងតម្លៃ probable របស់វាស្មើនឹងប្រមាណទៅមើលតារាងទៅមើលតារាង តារាងបូកតារាងដកតម្លៃដូចគ្នាទៅដក2.0ជាមួយនឹង2.0នេះសិតតម្លៃមើលគ្នាទៅមើលតារាងទៅឃើញដូចគ្នាយកមកបូកបញ្ចូលគ្នាឃើញ0.00456ចឹង0.456 0.0456ហ្នឹងតើធំ ជាងឬក៏តូចជាង0.05 alpha ស្មើនឹង5%អញ្ចឹងស្មើនឹង0.05អានេះស្មើនឹង0.05វាតូចជាងឬក៏ធំជាងណាហ្នឹង ចុងក្រោយគេសួរថាតើ p value តូចជាង alpha ឬក៏យ៉ាងណានេះ p value តូចជាង alpha ដូច្នេះយើង reject ហាត្រូវ state the managerial conclusion in the context of the situation នេះ there is significantly evident យើងមានបន្ទាប់ពីយើង reject ហើយយើងប្រាប់ថា យើងមានហេតុផលគ្រប់គ្រាន់ដើម្បីបដិសេធនេះ average ទៅលើអឺ diameter of manufacturing ball is ball is not equal to 30មានន័យថាយើងមានហេតុផលច្បាស់លាស់ហើយដើម្បីបង្ហាញថាវាមិនមែនស្ថិតនៅក្នុង30នាទីនោះទេបាទ30 mm នេះទេបាទអូខេអាហ្នឹងការធ្វើតេស្តតាមរយៈ p value p value បាទ connection between two tail test and confidence interval តោះនឹងចូលដល់មួយចំណុចទៀតគឺចង់និយាយពី ការប្រស្រ័យតាក់ទងគ្នារវាងឬក៏ការផ្សារភ្ជាប់គ្នារវាង two tail test ការធ្វើ test កន្ទុយ2ហើយជាមួយនឹងអឺ confidence interval for x bar ស្មើប៉ុណ្ណេះដែលដាក់ data ស្មើនឹង0.8ហើយនឹង n ស្មើនឹង100នោះចន្លោះជឿជាក់95%អញ្ចឹងហើយអ្វីដែលយើងទៅរកឃើញប៉ុណ្ណេះមួយនៅចន្លោះពីប៉ុណ្ណេះទៅប៉ុណ្ណេះ Since this interval does not contain the hypothesis មានប៉ុណ្ណេះ we reject the null hypothesis at alpha ស្មើប៉ុណ្ណេះនេះមួយស្ថិតនៅចន្លោះវាអត់ដល់30និយាយចេះ និយាយតាម លក្ខណៈនៃនៃមួយយើងធ្វើតេស្តតាមលក្ខណៈនៃ confidence interval x bar ស្មើ29ចុចប៉ុណ្ណេះដែលតាតែតាវាស្មើនឹង0.8ហើយ n 100ហើយយើង ធ្វើចន្លោះជឿជាក់នៅ95%អញ្ចឹង95% z ស្មើនឹង1.96ចឹងការធ្វើតេស្តរបស់យើងគឺមួយស្ថិតនៅក្នុងចន្លោះពី29.6ទៅ29.9968យើងមើលមើលថាមួយស្ថិតនៅក្នុងចន្លោះនេះ វាវាដល់ទំហំមួយដែលយើងអាចទទួលយកបានអត់សមិទ្ធកម្មគេលើកឡើងថាអាម៉ែត្រនេះនេះនេះនេះនេះនេះ diameter of manufacturer boy ចំអិនឬក៏ស្ងោនៅក្នុងរយៈពេល30នាទី30នាទី30វិនាទីយ៉ាងចាស់ណាចំនួន30ប៉ុន្តែតន័យដែលយើងតែរកឃើញមួយយើងឃើញនៅ ខុសពី30ចឹងមានន័យថាម៉េចបើសិនជាវានៅខុសពីនៃខុសពី30វាអត់ដល់30ទេវាសល់បន្តិចទៀតមិនដល់30អញ្ចឹងចំនួនតួលេខចាក់លក្ខយើងមកឃើញចាក់ស្ដែងអញ្ចឹងពេលនេះគឺត្រូវតែ reject ចោលបើសិនជាស្ថិតនៅក្នុងចន្លោះពី29 68ទៅដល់32នេះទៅដល់អឺ30.99អានេះ30.99 61ឬក៏អីណាបើសិនជាមួយស្ថិតនៅក្នុងចន្លោះហ្នឹងវាមាន30នៅក្នុងហ្នឹងហើយបាទវាមាន30ជាងហើយឬក៏30ចប់30ចុចណាបើសិនជាវានេះបើសិនជាមួយស្ថិតនៅក្នុងចន្លោះពីពីប៉ុណ្ណឹងរហូតដល់30អានេះ30ចុច0 0 មួយក៏បានដែរហើយមួយមួយថិតឲ្យឆ្លោះចន្លោះពីប៉ុណ្ណេះដល់ប៉ុណ្ណេះណាដល់ប៉ុណ្ណេះគឺយើងមិនអាច reject 50បានទេក្នុងការធ្វើតេស្តទៅលើ alpha ស្មើ0.05យើងមិនអាចធ្វើតេស្តបានទេយើងមិនអាច reject ចោលយើងត្រូវតែទទួលយកដោយសារអីនៅក្នុងចំណោមមួយដែលស្ថិតនៅក្នុងចន្លោះហ្នឹងវាពិតជាក់ស្ដែងថាគេយើងមើលទៅឃើញការនេះទៅឃើញនៅស្ថិតនៅក្នុងហ្នឹងមែនអញ្ចឹងណាល់ដែលគេលើកឡើងថា ការការដែលគេ determine ទៅលើ អា parameter របស់ manufacturer ហ្នឹងគេចំអិននៅគេ boil នៅក្នុងរយៈពេល30មីនាទីហ្នឹងទៅវាត្រូវរបស់គេមែនអញ្ចឹងណាវាត្រូវអញ្ចឹងយើងមិនអាច reject ចោលទេ do not reject ណា do not reject តែផ្ទុយទៅវិញសម្រាប់លទ្ធផលយើងគឺ អត់មានដល់30ទេអញ្ចឹងយើង reject ចោលអូខេគ្រូនិយាយប៉ុណ្ណេះណា Do you ever truly know តែតាគេសួរថាតើយើងពិតជា100%ឬក៏ពិតជាត្រូវដឹងដែលតារហូតដែរឬទេ probably not ណាអាចអត់ទេបាទ in visually or real world business situation តើតា is not known ជាទូទៅ នៅក្នុងហ្នឹងគឺក្នុងវិស័យអាជីវកម្មឯជាដើមស្ថានភាពនៃអាជីវកម្ម គឺយើងមិនដែលដឹងពី តែតាទេណាឬក៏ standard deviation របស់ population ទេ if there is a situation where data is known right, then you is also known sin calculate data you need to know នៅខណៈពេលដែលយើងដឹងហើយយើងអាចធ្វើបានហើយប៉ុន្តែបើសិនជាយើងអត់ដឹងយើងប្រើវិធីមធ្យោបាយមួយណាណាបើយើងអត់ដឹងនេះបើយើងអត់ដឹងយើងចូលធ្វើការធ្វើតេស្តទៅលើលក្ខណៈបែបនេះបាទ តាអានឹងយើងចាំ slide ក្រោយណារងចាំវីដេអូក្រោយ